ឥឡូវនេះសម្រាប់ហូឡង់យប់នេះផងដែរសម្រាប់ហូឡង់គឺឲ្យចេញមួយស្និត បាទមួយស្និតច្រើនគួរសមណាប្រិមត្តអូទ្រីសមិនមែនអន់ទេណាបាទអញ្ចឹងយប់នេះអាចនិយាយបានថារៀងតឹងតិចដែរប្រវត្តិដែលធ្លាប់ជួបគ្នាចុងក្រោយគឺអូទ្រីសនេះមិនអាចឈ្នះទៅលើហូឡង់ទេ បាទមិនអាចឈ្នះហូឡង់ម្ដងណាទេយប់នេះក៏ហូឡង់ល្អដែរប៉ុន្តែអ្វីគ្រប់បែបយ៉ាងវាមានការប្រែប្រួលប្រិមិត្តខ្ញុំខ្ញុំព្រួយបារម្ភបាទខ្ញុំព្រួយបារម្ភតោះកុំឲ្យខាតពេលវេលាសម្រាប់ហូឡង់ប្រវត្តិដែលធ្លាប់ជួបជាមួយនឹងអូទ្រីសហ្នឹងគឺមាន19លើក ហូឡង់ឈ្នះ9ស្មើ4ចាញ់6លើកបានន័យថាស្ថិតនៅក្នុងកម្រិតនោះឈ្នះនោះគឺ ត្រឹមតែកម្រិត55 45នេះ បាទមិនមែនលំអៀងខ្លាំងទេ បាទ55 45បាទខុសគ្នាតែប៉ុណ្្នឹងទេបាទការប្រកួតចុងក្រោយរវាងក្រុមទាំងពីរនោះបាទគឺការប្រកួតលក្ខណៈមិត្តភាពទេកាលពីឆ្នាំ2016កាលនោះគឺអូទ្រីសនឹងចាញ់នៅហូឡង់ផលិតផល2ទល់នឹង0 ប៉ុន្តែយើងក៏លេចទៅមើលការប្រកួតបាទដែលជាលក្ខណៈ qualify វិញបាទមាន Olympic game បាទការប្រកួតចុងក្រោយហ្នឹងគឺ Euro qualify បាទជួបគ្នាចុងក្រោយណា2002 2003ការប្រកួតនេះទឹកដីរបស់អូទ្រីចាញ់ហូឡង់3ទល់នឹង0ទឹកដីហូឡង់ហូឡង់តាប់អូទ្រីទៀត3ទល់នឹង1បាទអញ្ចឹងមានន័យថាការប្រកួតប្រជែងក៏ហូឡង់ធ្វើបានល្អជាង ការប្រកួតមិត្តភាពក៏អូឡង់ហូឡង់រៀងធ្វើបានល្អជាងដែរបាទតោះកុំឲ្យខាតពេលវេលាយើងមើល5ប្រកួតចុងក្រោយរវាងក្រុមទាំងពីរ 5ប្រគល់ចុងក្រោយរបស់ហូឡង់គឺឈ្នះ4ចាក់ស្មើ1បាទចុងក្រោយស្មើជាមួយនឹង Scotland តែលក្ខណៈមិត្តភាពទេការជំរុះ World Cup បាទ ការប្រកួតជំរុះ World Cup ធ្លាប់ចាញ់ដែរចាញ់ទៅលើទួគី4ទួលនឹង2ហើយការប្រកួត Nation League ក៏ធ្វើបានល្អច្រើនបាទប្រកួត Nation League ក៏ធ្វើបានល្អច្រើនប៉ុន្តែចាញ់អ៊ីតាលីក្នុងលទ្ធផល1ទួលនឹង0ក្រៅពីនឹងភាគច្រើនគាត់ឈ្នះឲ្យជាមួយនឹងស្មើ យើងត្រឡប់មកមើល5ប្រកួតចុងក្រោយរបស់អូទ្រីបាទយប់នេះជំរាបជូនប្រិមត្តដែរគឺហូឡង់ជាម្ចាស់ផ្ទះយប់នេះហូឡង់គឺមានអត្រាខ្ពស់ជាងច្រើនណាប៉ុន្តែគ្រាន់តែខ្ញុំព្រួយបារម្ភសម្រាប់ជូនប្រិមត្តតែប៉ុណ្្នឹងទេបាទយប់នេះហូឡង់អាចនឹងបាន2ទល់នឹង1បាទប៉ុន្តែខ្ញុំខ្លាចតែព្រួយបារម្ភថាផ្លាត់ស្នៀតបាទព្រោះអូទ្រីគេគ្រាន់បើដែរបាទហើយសម្រាប់5ប្រកួតចុងក្រោយរបស់អូទ្រីវិញគឺមិនសូវល្អទេឈ្នះ2ចាញ់2ស្មើ1ហើយការប្រកួតបាទជំរុះ World Cup ហ្នឹងគឺគាត់ឈ្នះ1ស្មើ1ចាញ់1បាទ1 1ទៅ3 បាទចាញ់ទៅលើដាណាម៉ាក4-0ឈ្នះទៅលើ Faroe Islands ស្មើជាមួយនឹង Scotland គណៈពេលដែលការប្រកួត Nation League ហ្នឹងគាត់គ្រាន់បើមកគាត់គូសំដែរបាទមានតែចាញ់តែមួយទេគឺចាញ់ទៅលើរូម៉ានីក្នុងលទ្ធផល3ទល់នឹង2ហើយទៅលេងទឹកដីរូម៉ានីវិញគាត់ស៊ីរូម៉ានីវិញ1ទល់នឹង0បាទត្រឡប់មកមើលកីឡាករបាទយប់នេះបើសិនជាយើងនិយាយអំពីកីឡាកររបស់ហូឡង់ប្រិមិត្តគឺមានច្រើនណាបាទហើយតែប្រិមិត្តស្គាល់គឺពិសេសប្រាប្រិមិត្តបាទប្រិស្គាល់ហើយវ៉ៃណាដាំ បាទវ៉ៃណាដាំបាទវ៉ៃណាដាំឬក៏វ៉ៃណាដាំនឹងដែរបាទខ្ញុំអានឲ្យច្បាស់ច្បាស់ដល់វ៉ៃណាដាំវ៉ៃណាដាំបាទហើយនៅក្នុងនោះផងដែរក៏មានកីឡាករបាទដែលប្រិមត្តស្គាល់គឺ Memphis Depay បាទគាត់បច្ចុប្បន្នគឺនៅលីយ៉ុងហើយគាត់បានបដិសេធជាមួយនឹងលីយ៉ុងឲ្យថាមិនបន្តកុងត្រាទេក៏ព្រោះតែគាត់នឹងបានលើកឡើងថាគាត់ចង់លេងជាមួយនឹងក្រុមរបស់លោកកូមែនបាទអញ្ចឹងមានន័យថាសម្រាប់ Depay នេះ អាចនឹងផ្លាស់ប្ដូរទៅកាន់បាសេឡូណានៅក្នុងរដូវកាលក្រោយហើយ បាទអញ្ចឹងរដូវកាលក្រោយបាទប្រិមិត្តស3ខែ2ខែទៀតរដូវកាលក្រោយនឹងឯងលឿនលឿនបាទហើយក្នុងនោះផងដែរក៏មានកីឡាករបាទ Nathan Ake របស់ Manchester City ហើយក៏មានតែ Nathan Ake នេះបន្ទាប់ពីទៅ Manchester City ហាក់បីដូចជាមិនសូវបានលេងទេបាទក៏មានកីឡាករ Wellman របស់ Brighton បាទលេងនៅអង់គ្លេសច្រើនគួរសមបាទក៏មានកីឡាករ Ahol បាទលេងនៅ Crystal បាញ់ណាដាមនៅលីវើពូល មានកីឡាករ Glassen លេងនៅអាសាក់បាទនៅក្នុងតំបន់ប្រយុទ្ធនឹងគឺមានបាទកីឡាករលុកដេជុងលេងនៅស៊ីវីឡា Memphis Depay បាទល្អមែនតើបាទសម្រាប់បាទហូឡង់បាទហើយបើយើងកលេចទៅមើលបាទអូទ្រីសវិញបាទសម្រាប់អូទ្រីសទៀតសោតហ្នឹងក៏គាត់មិនសូវជាអន់ប្រមាណដែរណាប្រិមិត្តបាទកុំតន់អាមើងងាយអូទ្រីស កីឡាកររបស់អូទ្រីសបាទភាកច្រើនលេងឲ្យជំបាទលេងឲ្យលីករបស់ប្រទេសអាល្លឺម៉ង់បាទលីករបស់ប្រទេសអាល្លឺម៉ង់មានតាំងពីបាទ Hoffenheim, Eintracht Frankfurt, Bayer Leverkusen, RB Leipzig, Man 05, Bayern Munich បាទហើយប្រិមិត្តក៏បានស្គាល់គាត់ដែរគឺ David Alaba បាទ David Alaba បាទតែបច្ចុប្បន្នលេងឲ្យ Bayern Munich ហើយឥឡូវនេះរដូវកាលក្រោយគាត់នឹងផ្លាស់ប្ដូរហើយទៅកាន់ Real Madrid បាទបាទអញ្ចឹងមានន័យថាសម្រាប់អឺ កីឡាកររបស់អូទ្រីក៏មិនមែនកីឡាករគេអន់ប្រហែលដែរបាទមានកីឡាករតំបន់ប្រយុទ្ធហ្នឹងគឺលេងនៅ OB Leipzig គេទៀតទេបាទប្រិមិត្តគឺល្អល្អរបស់គាត់ច្រើនបាទអញ្ចឹងយើងមិនអាចមើងងាយបានទេប្រិមិត្តថាមានតែអាឡាបាទៅណាកើតបាទមានតែអាឡាបាមួយបាទមានតែអាឡាបាមួយទៅណារួចប៉ុន្តែកុំភ្លេចថាភាគច្រើនគាត់លេងនៅលីករបស់អាល្លឺម៉ង់អញ្ចឹងមានន័យថាគាត់បាននៅចិត្តគ្នាច្រើនបាទគាត់បាននៅចិត្តគ្នាច្រើនបាទបើប្រៀបធៀបជាមួយនឹងហូឡង់វិញម្នាក់លេងនៅអង់គ្លេស ម្នាក់លេងនៅលីករបស់ហូឡង់បាទម្នាក់ទៀតលេងម្នាក់ទៀតលេងនៅអាល្លឺម៉ង់អញ្ចឹងមានន័យថាវាវាគេហៅថាច្រើនណាស់ណាប្រិមិត្តប៉ុន្តែសម្រាប់អូទ្រីសវិញភាកច្រើនហ្មងបាទគឺលេងនៅក្នុងលីករបស់ប្រទេសអាល្លឺម៉ង់តែម្ដងអញ្ចឹងមានន័យថាគេរៀងដិតចិត្តដិតគ្នាច្រើនណាភាកច្រើនគឺមានកីឡាកររបស់ Hoffenheim បាទហើយក៏មានកីឡាកររបស់ RB Leipzig បាទមានទាំង Bayern Munich ទៀតតែ Bayern Munich ឥឡូវគាត់ដូចជាផ្លាស់ប្ដូរហើយគឺ David Alaba ទៅ Real Madrid ណា បាទអញ្ចឹងមានន័យថាសម្រាប់យប់នេះអឺហូឡង់ក៏មិនមែនស្រួលដែរប្រិមិត្តណាបាទហូឡង់ក៏មិនមែនស្រួលដែរក៏ប៉ុន្តែជ័យយើងច្រើនតានេះណាបាទជ័យយើងច្រើននឹងខ្លាចថាបាល់នេះត្រឹមតែស្មើណាប្រិមិត្តបាទបារម្ភខ្លាចត្រឹមស្មើបាទអញ្ចឹងបានជូនទៅកាន់ប្រិមិត្តអញ្ចឹងប៉ុន្តែគ្រាន់ថាប្រវត្តិដែលធ្លាប់ជួបគ្នាបើសិនជាយើងនិយាយទៅគឺហូឡង់គេល្អជាងហើយបាទតោះយប់នេះបាទនៅក្នុងតំបន់ប្រយុទ្ធគឺមានកីឡាករ West Coast ហើយនឹងជាមួយនឹង The Pay សម្រាប់អាល្លឺម៉ង់ហើយបាទសម្រាប់ Somphetos សម្រាប់ Holland ហើយនៅក្នុងអ្នកចាំទីគឺមានកីឡាករ Stegen Lundberg ហើយក្នុងតំបន់បម្រើគឺមាន Wijnaldum គឺមាន Merton de Jong ហើយនិង Frankie de Jong បាទបើរៀបរាប់មកប្រើមែនហ្នឹង Wijnaldum ហើយជាមួយនឹង Frankie de Jong ព្រមមកស្គាល់ហើយបាទហើយសម្រាប់នៅកីឡាករតំបន់ការពារគឺមាន Delay Blind មានកីឡាករបាទអឺ Van An បាទកីឡាករ Patrick ចាស់ចេះចេះដល់ Patrick ហ្មងបាទ Stefan De Vrij ហើយជាមួយនឹងកីឡាករ Dam Fry ហើយនឹង Matis De Lai បាទរៀបរាប់មកប្រៅប្រិមត្តស្គាល់នេះមាន The Pay មាន Wijnaldum មាន Frankie De Jong បាទមាន Deli Blanc មាន Matti Delay សិតតែប្រិមត្តធ្លាប់បានស្គាល់ហើយបាទហើយសម្រាប់កីឡាករអូទ្រីអាចនិយាយបានថាប្រិមត្តនឹងស្គាល់ខ្លាំងជាងគេនោះគឺកីឡាករ David Alaba នេះឯងបាទក្រៅពីហ្នឹងប្រិមត្តប្រហែលជាល្មមទេមិនសូវជាស្គាល់ពួកគាត់ទេប៉ុន្តែពួកគាត់លេងនៅលីកកំពូលរបស់អាល្លឺម៉ង់បាទ អញ្ចឹងបើសិនជាយើងនិយាយអំពីប្រវត្តិដែលក្រុមទាំងពីរធ្លាប់ប៉ះគ្នារវាងហូឡង់ជាមួយនឹងអូទ្រីសគឺហូឡង់ល្អជាង5ប្រកួតចុងក្រោយហូឡង់គេគ្រាន់បើជាងហើយបើនិយាយពីកីឡាករយប់នេះកីឡាកររបស់ហូឡង់គ្រាន់បើជាងអញ្ចឹងបានន័យថា3ទល់នឹង0 3ទល់នឹង0មកទៅហើយបាទ3ទល់នឹង0ហើយអញ្ចឹងមានន័យថាយប់នេះគឺហូឡង់មានអត្រាឈ្នះខ្ពស់ណាស់ប៉ុន្តែបើយើងក៏លេខទៅមើលការប្រកួតក្រោយបាទចុងក្រោយរបស់ពួកគាត់ បាទហូឡង់គឺយកឈ្នះទៅលើអ៊ុយក្រែនលទ្ធផល3ទល់នឹង2បាទខណៈពេលដែលអូទ្រីសនេះយកឈ្នះទៅលើ North Macedonia នេះ3ទល់នឹង1អញ្ចឹងគាត់ក៏មិនមែនអន់ដែរបាទហើយ សម្រាប់ការវគ្គជំរុះនោះវិញគាត់ចាញ់ដាណាម៉ាកច្រើនពេកបាទសម្រាប់អូទ្រីសណាបាទហើយយើងអាចនិយាយបានថាការប្រកួតនេះហូឡង់នៅតែមានអត្រាខ្ពស់ជាងក៏ព្រោះតែហេតុអីប្រិមិត្តក៏ព្រោះតែហូឡង់គឺល្អជាង ហើយហូឡង់ជាម្ចាស់ផ្ទះទៀតបាទបាទ គ្រាន់តែយប់នេះឲ្យចេញមួយស្និតអាចនឹងរួចចេញណាប្រិមិត្តមួយស្និតនេះអាចនឹងរួចចេញបាទយប់នេះខ្ញុំឲ្យហូឡង់យកឈ្នះទៅលើអូទ្រីក្នុងលទ្ធផល2ទល់នឹង1បាទបាល់នេះអាចបាទបើសិនជាហូឡង់ព្យាយាមសម្រុកតិចអាចនឹង3ទល់នឹង1ណាបាទអាចនឹង3ទល់នឹង1ប៉ុន្តែមើលទៅប្រហែលជាអស់អស់ត្រឹម2ទល់នឹង1បាទអរគុណច្រើនប្រិមិត្តឥឡូវឈានចូលដល់តាហ្វុងបាទ